កំហឹងដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកដំបូងគេកុំស្ដាយក្រោយអីព្រោះបើស្ដាយទៅក៏កែមិនបានដដែលកុំកើតទុកនឹងរឿងដែលមិនទាន់កើតឡើងពេកអីកុំយកពាក្យគេមកគិតហើយដេកកើតទុកឡើយ។ រៀនសរសើរពេលឃើញគេធ្វើល្អរៀនទទួលយកការពិតទើបមិនសូវកើតទុកខ្លាំងទម្លាប់នឹកគិតរឿងណាដែលនាំឲ្យរីករាយចិត្តុំនិយាយដើមគេ គេដឹងគេស្អប់ហើយមានបាបទៀតប្រឹងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកខឹងតែកុំគុំអីរៀនភ្លេចខ្លះទៅ បានសុខជាង បើខឹងគុំគុំរៀនភ្លេចខ្លះទើបមិនសូវមានទុកតម្រូវចិត្តមនុស្សគ្រប់គ្នាមិនបានទេ គិតថាល្អធ្វើទៅកុំសូនសាញពេកគិតធូធូខ្លះទៅល្អិតពេកទៅមុខមិនរួចទេកុំនិយាយដើមគេអីបាប ហើយគេស្អប់ទៀតកំប៉ិនសុំពេកនាំឲ្យបែកមិត្តកុំស្មុគស្មាញពេករឿងណាត្រូវកើតខាត់ក៏មិនបានដែរលំបាកចិត្តពេកទៅដោះអីមិនចេញដដែលដោះបានប៉ុណ្ណា យកប៉ុណ្ណឹងទៅគុំចង់ឲ្យតែគេយល់ពីអ្នក អ្នកត្រូវចេះយល់ពីគេខ្លះផងពូកែប៉ុណ្ណាក៏មិនត្រូវធ្វើប្រហែសដែរមានស្រឡាញ់មានស្អប់មានជួបមានព្រាត់ជារឿងធម្មតា ច្រណែនគេមិនបានអ្វីមកអ្នកទេ បានត្រឹមតែក្តៅក្រហាយនិយាយច្រើនតែឥតប្រយោជន៍នៅស្ងៀមប្រសើរជាងហួងហែងច្រើន មានទុកច្រើន សម្រាប់កំហាំងបានទើបរស់នៅបានសុខ អ្នកចេះកែខ្លួនចាត់ទុកជាបណ្ឌិតឈ្នះខ្លួនឯងប្រសើរជាងឈ្នះមនុស្សរាប់ពាន់នាក់ស្ដាប់ធម៌នាំឲ្យកើតបញ្ញា ជួយដោះស្រាយបញ្ហាជីវិតសាងល្អឲ្យហើយកុំចាំថ្ងៃស្អែក ខឹងច្រើនជីវិតក្តៅក្រហាយច្រើន ស្លាប់ទៅយកអ្វីមិនបានទេរៀនធ្វើទៀនខ្លះទៅ មនុស្សខឹងច្រើន ជាមនុស្សល្ងង់ ព្រោះចូលចិត្តដុតខ្លួនឯងស្រឡាញ់ខ្លាំងពេលព្រាត់ទុកក៏ខ្លាំងដែរធ្វើជាមនុស្សទឹកកុំធ្វើជាមនុស្សភ្លើង។ កុំសន្សំរឿងក្តៅក្រហាយពេកខួរក្បាលអ្នក មិនមែនជាធុងសម្រាមទេកុំផ្ញើសេចក្តីសុខលើរបស់ខាងក្រៅទាំងស្រុងពេកប្រយ័ត្នខកចិត្តសាទរពេលគេបានជោគជ័យ អ្នកបានបុណ្យផង បានមិត្តភាពផងនរណាក៏មានកំហុសដែរហើយការចាប់កំហុសអ្នកដទៃមិនមែនជាការងារចាំបាច់របស់អ្នកទេគ្មាន អ្នកណា បានជោគជ័យដោយ ខ្វះការតស៊ូឡើយ។ ទឹកចិត្តមេត្តា ធ្វើឲ្យចិត្តអ្នកត្រជាក់មុនគេ រំលឹករឿងនាំឲ្យអ្នករីករាយចិត្តរឿងណាអត់ប្រយោជន៍បោះចោលខ្លះទៅឈឺកាយព្រោះកម្មចាស់ឈឺចិត្ត ព្រោះមិនចេះអប់រំឲ្យបានល្អ បើគេខឹងគេដុតខ្លួនគេ ហើយបើអ្នកខឹងគេវិញ អ្នកក៏ដុតខ្លួនឯងដែរមនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេឲ្យបានច្រើនពេលនិយាយស្ដី ឲ្យគិតក្រែងចិត្តគេខ្លះផង កុំចរណែនគេអីគ្មានបានអីផង បាន តែក្តៅក្រហាយឥតប្រយោជន៍កុំអុចអាលឲ្យគេឆ្លោះគ្នា បាបណាស់ហើយមានកម្មពៀទៀត។ ជីវិតអ្នកថ្លៃណាស់កុំចំណាយពេលនិយាយដើមគេពេកអត់ប្រយោជន៍ហើយបាបទៀតចង់បានមុខមាត់ហួហេតុពេកនាំឲ្យគេស្អប់ហើយដឹកនាំគេមិនកើតទេ ស្រឡាញ់កូនប្រពន្ធកុំភ្លេចឪពុកម្ដាយអ្នក គ្មានអ្នកណាចេះតែធ្វើតាមចិត្តយើងគ្រប់ពេលទេរៀនអត់ធន់ខ្លះទៅបើខុសសុំទោសគេទៅឆាប់ចប់រឿងកុំទឹះច្រើនពេកពិបាកតែខ្លួនឯងខឹងច្រើន ឆ្លោះច្រើនចម្រើនទុក្ខបើគិតទៅចេញមាសចេញប្រាក់ចាំគិតឲ្យច្រើនកុំចូលចិត្តរមាស់មាត់និយាយដើមគេពេកបាបហើយមានកម្មពៀទៀតកាប់ប្រឡាយទើបទឹកវាហូរ ប្រឹងសាងទើបសំណាងកើត កុំចូលចិត្តជន់ជើងគេឯងក្រែងឈរជើងមិនបានយូរបើសរសើរសរសើរឲ្យគេឮគ្រប់គ្នា បើបន្ទោសរកកន្លែងណាស្ងាត់បើដាស់តឿនគេ ត្រូវមើលពេល តាំងចិត្តឲ្យល្អ ហើយនិយាយឲ្យពីរស់ស្ដាប់ផងបើអ្នកចង់សុខត្រូវទម្លាប់គិតរឿងល្អល្អនិយាយរឿងល្អល្អ រំលឹករឿងល្អល្អសេពគប់មនុស្សល្អរៀនលើកលែងទោសមើលមនុស្សត្រង់ចំណុចល្អមានមេត្តាកុំចំណែនគេ កុំខឹងកុំគុំកុំស្មុគស្មាញពេកកុំស្ដាយក្រោយកុំបារម្ភពេកកុំហួងហែងពេកកុំលោភលន់ពេកកុំប្រកាន់ខ្លួនពេក កុំសូវមើលរឿងក្តៅក្រហាយកុំមើលទោះគេពេកបើឃើញគេធ្វើបានល្អកុំកំណាញ់ពាក្យលើកទឹកចិត្តកុំភ័យពេកអីភ័យពេកទៅបានតែកើតទុកគ្មានដោះអីចេញផង។ ចង់ឲ្យគេគោរពត្រូវចេះគោរពគេមុន។